ទង្វើបងធ្វើធនជុំបេងដងអូនរាល់ថ្ងៃកាយវិការសំដី មានអន្តនេស្នេហ៍ពេញលិញភិមក៏ក្តៅកូនឡងកាន់តែក្បែរកាន់តែស្រឡាញ់ភាពផ្អែមល្ហែមបែបនេះបងធ្លាប់ មិនមិនត្រូវຕ້ອງធ្វើបងធ្វើដឹងទេខ្លាចពេលបងក្បែរគេផ្អែមថែមដាក់គេដោយបងធ្លាប់ធ្វើដឹងអូនរវា បែបនេះបងធ្លោ